សួរហើយចង់ដឹងចង់ឮខ្លាំងបាទព័ត៌មានតកតោនឹងរ៉ូណាល់ដូយើងឃើញថាមកដល់ពេលនេះទឹកមិញនេះគឺមានចចាមារាមួយទៀតថាគាត់កំពុងតែពិចារណារវាងក្លឹប2បាទរវាងក្លឹប2គឺក្លឹបចាស់របស់គាត់មែនយូហើយនឹងឥឡូវហ្នឹងគឺមានការពិចារណាមួយទៀតគឺទៅលើក្លឹប PSG ដែរបាទដែលគេថា PSG ក៏អាចជាក្លឹប រ៉ូណាល់ដូកំពុងតែពិចារណាដែរមិនដឹង ថាគាត់រើសយកមួយណាទេរវាង PSG ហើយនិង Man U ក្លឹបចាស់ហ្នឹងបាទប៉ុន្តែនៅក្នុងនោះយើងឃើញថារ៉ូណាល់ដូក៏ចាំអ៊ុតមើលនៅជោគវាសនារបស់ Juventus តើតើ Juventus អាចបាទ Juventus អាចទទួលបានកៅអីបាទរដូវកាលក្រោយនឹងលេងនៅក្នុងក្របខ័ណ្ឌ UEFA Champions League បានដែរឬក៏អត់ បាទបើសិនជាអត់បានទេអានោះរ៉ូណាល់ដូពិចារណាចាក់ចេញមែនតើហើយបាទដោយសារគាត់យើងដឹងហើយថាមជ្ឈតារបស់គាត់គឺចង់លេងជាមួយក្លឹបណាដែលមាន Champions League គាត់អត់ចង់លេងក្នុង Europa League ទេបាទអញ្ចឹងរបាយការណ៍នេះគឺចេញពីសារព័ត៌មានទូទៅ Sport របស់ប្រទេសអ៊ីតាលីហើយយើងឃើញថាក្រុម PSG ពីមុនហ្នឹងក៏លឺសូថាចង់បាន Ronaldo មកដែរណាបាទប៉ុន្តែទន្ទឹមនឹង Ronaldo ក៏វាមានរឿងតាក់ទងនឹង Messi ដែលលឺសូថា PSG ក៏ចង់បាន Messi មកដែរតែខ្ញុំគិតថារវាង Superstar ទាំងពីរនេះគឺត្រូវមានមួយបើ Messi Ronaldo ពីរហ្នឹងតែមើលទៅតំណងអាចជា Messi ច្រើនជាង Ronaldo ក៏ថាបានតែខាងភាគី Messi អានោះក៏មិនទាន់ឆ្លើយឆ្លងអីចំពោះអនាគតរបស់គាត់ដែរគ្រាន់តែថាយើងតាមដានព័ត៌មានពីមុនកង់កង់មកគឺមានចចាមរាមតាក់ទង Messi មួយ PSG ហើយ Ronaldo មួយ PSG ហ្នឹងក៏ធ្លាប់លឺសូកន្លងមកហើយដែរ តែគាត់ថាឥឡូវនេះគាត់ពិចារណាទាំងពីរគឺ Man U ហើយនិង PSG តែមិនដឹងថាទាំងពីរក្លឹបហ្នឹងមានចេតនាមួយណាទេដោយឡែកភាគីក្លឹបចាស់របស់គាត់ Man U បានយល់ព្រមនិយាយថាចោតនិយាយគ្នាហៅខ្លះហើយបាទជាមួយនឹងលោក George Mendes ដែលជាភ្នាក់ងាររបស់ Ronaldo ណាបាទបានចរចាគ្នាខ្លះរួចមួយចំនួនហើយបាទរឿងរឿងរឿងរឿងរឿងលទ្ធភាពដែលអាចនាំយក Ronaldo មកកាន់ Old Trafford វិញហ្នឹង បាទនេះតាមព័ត៌មានតែខាង PAC នោះនៅមិនទាន់បានបើកកិច្ចចរចាណារវាងក្លឹបហើយនិងភ្នាក់ងាររបស់ Ronaldo បានម្ដងនៅឡើយទេបាទ Total Sport បានរីកាថាក្រុមជើងឯកបារាំងបាទ PSG បាទក៏នឹងចូលរួមប្រជែងបាទជាមួយនឹងបាទក្រុមដែលមានមូលដ្ឋាននៅអង់គ្លេសគឺ Man U ដើម្បីនាំយក Superstar វ័យ36ឆ្នាំរូបនេះមកកាន់ទឹកដី Parc des Princes របស់ពួកគេផងដែរ បាទទន្ទឹមនឹងនោះគឺយើងឃើញថា បច្ចុប្បន្នរ៉ូណាល់ដូកងត្រារបស់គាត់ជាមួយនឹងក្រុមយូវិនទូសគឺមានប្រាក់ឈ្នួលបាទប្រហែលជា27លានផោនបាទដែលយើងឃើញថា27លានផោនគឺជា27លាន29លានមិន27 29លានអឺរ៉ូដែលជាប្រាក់ឈ្នួលរបស់គាត់ប្រចាំរដូវកាលហ្នឹងហើយហើយសម្រាប់តម្លៃផ្ទេគឺយើងឃើញថារ៉ូណាល់ដូមកដល់ពេលនេះថ្លៃ ហៅថាហាងឆេងយើងនិយាយពីហាងឆេងបាទហាងឆេងនៅក្នុងទីផ្សារដោះដូរគឺក៏ធ្លាក់កោតហើយដែរបាទមិនមិនច្រើនដូចមុនទេបាទគេគិតថាបើសិនជាគាត់ចង់ចេញចេះបាទបើគាត់ចង់ចេញខ្លួនឯងអញ្ចឹងក្លឹបអាចលក់បានលឿនហើយនឹងមានក្លឹបចង់បានគឺអាចលក់ខ្ទង់តែត្រឹម30លានអឺរ៉ូឬក៏40លានអឺរ៉ូតែប៉ុណ្្នឹងទេបាទតែជាក់ស្ដែងតម្លៃផ្ទេររបស់គាត់នៅក្នុងទីផ្សារដែលមិនទាន់មានការអាប់ដេតថ្មីទេគឺ អឺ60លានអឺរ៉ូអាហ្នឹងគេហៅថាហាងឆេងណាបាទតែបើសិនជាយើងប្រញាប់ទិញប្រញាប់លក់ប្រញាប់ដូរវាអាចក្រុមហ្នឹងក្រុម60លានហ្នឹងតែបើហាងឆេងអាហ្នឹងដូចយើងនិយាយឲ្យស្រួលស្ដាប់ដូចម៉ូតូដូចឡានសេរីឆ្នាំ2011ឡានស្អីចឹងទៅមកអីចឹងទៅតម្លៃប៉ុណ្ណេះក្នុងទីផ្សារវាក្នុងចន្លោះប៉ុណ្ណឹងហើយបើសិនជាយើងប្រញាប់លក់ចេញអាហ្នឹងត្រូវលក់ខាតហ្នឹងហើយរដូវទៀមទាចេញតែទៀមទាចេញ ជួបន្ទូមិនចង់លក់អាហ្នឹងក៏គាត់ចង់ចេញអញ្ចឹងត្រូវលក់ដើម្បីយកលុយបាទយកលុយបើទុកគាត់ឲ្យគាត់លេងគាត់អត់មានអារម្មណ៍លេងអញ្ចឹងទុកលក់យកលុយត្រូវលក់យើងទៀតតម្លៃជាទៀតជាងតម្លៃទីផ្សារទើបអាចលក់ចេញបានបាទនេះយើងនិយាយពីរ៉ូណាល់ដូបាទអញ្ចឹងយើងអត់ទាន់ឃើញថាបាទភ្នាក់ងាររបស់រ៉ូណាល់ដូទៅចរចាមួយខាង PSG ទេបាទតែភ្នាក់ងាររ៉ូណាល់ដូបានចរចាខ្លះៗហើយជាមួយ បោះសម្ដីទៅមកទៅមកនឹងបានប្រហែលជាទូរស័ព្ទទូអីដាក់គ្នាខ្លះហើយបាទនិយាយគ្នាខ្លះហើយជាមួយ menu ណាហើយនឹងមួយទៀតគឺក្លឹបចាស់របស់គាត់ដែលគាត់ធ្លាប់ប្រឡយវាថាគាត់នឹងអាចទៅ Sporting Lisbon វិញនោះបាទប្រហែលជាគាត់ slash ដំណឹងសិនដោយសារតែនៅមានក្លឹបធំចង់បានគាត់បាទអាគាត់និយាយលើកមុនគឺគាត់និយាយមិនមានអ្នកណាចង់បានគាត់គាត់និយាយរៀងអន់ចិត្តបាទគាត់និយាយរៀង sad ថាគាត់មកដល់ពេលនេះនៅយូវិនទូសដែលអាយុវ័យគាត់36ហើយมันអត់មានក្លឹបធំណា មកចង់បានគាត់ទេអញ្ចឹងប្រហែលជាគាត់អាចវើទៅក្លឹបចាស់ដែលផ្ដល់កំណើតឲ្យគាត់វិញគឺ Sporting Lisbon នៅព័រទុយហ្គាល់ប៉ុន្តែជាក់ស្ដែងឥឡូវនេះគឺថាមានក្លឹបធំដាក់សំណើឬក៏សុំតាក់ទងនិយាយចរចាគ្នាហើយអញ្ចឹងគាត់ដូរកុកវិញបាទគាត់ដូរកុកវិញហើយគឺគាត់អាចនឹងមក Man U ឬក៏មក PSG យើងចាំមើលតទៀតណាតែព័ត៌មាននេះក៏វាអត់វាអត់វាយប្រហាកំហុកណាមករាល់ថ្ងៃឬមួយក៏ មកឃើញសញ្ញាល្អណាខ្លាំងណាដែរគ្រាន់តែថាចេញមួយអញ្ចឹងទៅវានឹងអញ្ចឹងទៅណាបាទវាអត់មើលទៅដូចជាពុះ control ខ្លាំងថាអូចង់មកចង់មកវាអត់តន់វាអត់តន់ឃើញអញ្ចឹងជឿថា fan menu មួយចំនួនក៏ចង់ឃើញ Ronaldo ត្រឡប់មកកាន់ Old Trafford វិញដែរក៏ប៉ុន្តែតាមការប្រមាលមើលហើយនឹងមើលអំពីខ្ញុំខ្ញុំគិតថាសម្រាប់ការមកវិញរបស់ Ronaldo ក៏វាមិនបានទៅជួយ menu អីឲ្យបាទ ខ្លាំងដោយពីប្រហែលឆ្នាំមុនគាត់ដែលគាត់មកលេងនៅ Man U ដែរបាទមិនទេព្រោះគាត់វ័យចាស់ហើយហ្នឹងវាជាធម្មជាតិបាទគាត់ថាអឺក្លឹបដែលគាត់ធ្លាប់លេងឲ្យថាគេហៅថា back home បាទ The Legend back home ហ្នឹងគឺថាគាត់វិលត្រឡប់មកផ្ទះវិញគេចង់ឃើញគាត់អាចលេងបានត្រឹមមួយឆ្នាំទៀតក៏គេអស់ចិត្តដែរជាមួយនឹងក្លឹបដែរអឺដែលធ្លាប់បណ្ដុំបណ្ដាលគាត់ណាក្លឹប Sporting Lisbon Ronaldo និយាយគឺជាក្លឹបបង្កើតគាត់ចេញមកដែលជាម៉ែជាឪ បន្ទាប់មកក្លឹប Man U នេះហើយយកគាត់មកដុសខាត់កែឆ្នៃថាពេជ្រមិនទាន់ឆ្នៃយកមកឆ្នៃឲ្យភ្លឺឲ្យលោងឲ្យស្អាតឲ្យចែងចាំងអញ្ចឹងទៅ បានភ្លឺចែងចាំងហើយ Man U លក់ចេញទៅឲ្យ Real គាត់ទៅល្បីល្បាញនៅ Real បានន័យថាគាត់មានតម្លៃហើយនៅ Real គឺមានតម្លៃទៅហើយបាទចេញពី Man U គេដុសខាត់ហើយគឺទៅមានតម្លៃនៅ Real ភ្លឺចែងចាំងនៅ Real នោះបាទហើយមកជូនទូគឺថា អាហ្នឹងហៅរបត់អីដែលចែងចាំងរយៈពេលយូរហើយវាចាប់ផ្ដើមសាប្រលៀបហើយគាត់អភិវឌ្ឍដោយខ្លួនឯងនៅជំនទូគាត់រឹងមាំគាត់បាទនិយាយទៅគាត់ជាគាត់ដែលដែលអត់មានអ្នកណាជួយគាត់ទៀតទេបាទគឺថាគាត់ខ្លួនឯងសុខសាន្តបាទអញ្ចឹង3 4ក្លឹបនេះគឺថាជាក្លឹបដែលពាក់ព័ន្ធជាមួយនឹងរ៉ូណាល់ដូហើយរ៉ូណាល់ដូក៏ធ្លាប់ប្រឡូយពាក្យថានឹងចង់ទៅ PSG នឹងវិជ្ជាការពិតបាទព្រោះគាត់ចង់កៅថាធ្វើដំណើរពនេចរ ប្រកបអាជីពនឹងឲ្យវាបានច្រើនលីកឥឡូវជាក់ស្ដែងគាត់លេងនៅលីកព័រទុយហ្គាល់1អង់គ្លេស2អេស្ប៉ាញ3អ៊ីតាលី4បើបានបញ្ចប់នៅបារាំងក៏ល្អដែរគាត់អាចនិយាយបានថាដូច David Beckham អញ្ចឹងណាបាទតែពាក្យលេខ7នៅ Man U ដូចគាត់ឯង Beckham ចេញពីអង់គ្លេសទៅអេស្ប៉ាញចេញពីអេស្ប៉ាញទៅអាមេរិកចេញពីអាមេរិកមកអ៊ីតាលីចេញពីអ៊ីតាលីមកបញ្ចប់អាជីពនៅបារាំងនៅ PSG ដែរ4 5លីកអញ្ចឹងទៅឲ្យស្គាល់អាជីវិតចុងក្រោយហ្នឹងវាក្លឹបនៅតែត្រូវការគាត់នៅតែចង់មកបាទបាទ